បាទឥឡូវខ្ញុំប្រាប់ពីរបៀបថតនៅក្នុង Awesome Screenshot ឥឡូវដំបូងយើងចូល website មកនេះ awesomescreenshot.com awesomescreenshot.com នេះ bị cho website này là add add it free នេះចុច add it free មកយើង add hãy ហើយយើង get ចុចលេង get នេះមកហើយយើង add extension extension យើង add này មកនេះឥឡូវវានៅលើនេះហើយ នៅអ្នកហើយដំបូងវាឲ្យយើង login log អីចឹងហើយយើង login Gmail ហ្នឹងមកឥឡូវខ្ញុំ log ឲ្យវាសិន ណែត្រូវដល់គាត់គឺយើងអេតដំបូងគេឲ្យយើង login Gmail ណាយើង login Gmail ហ្នឹងនេះហើយ password អីខ្ញុំសិននឹង provide យើង Gmail មកបានហើយហើយតទៅពេលយើងចាប់ចាប់ដើម record នឹងចុចលេខនេះមួយមកហើយយើងចង់បើក mic ក៏បានបិទ mic ក៏បានហើយយើងចង់បិទ mic យើងយើងបិទ mic យើងនិយាយហើយយើងចុច start recording មកហើយវីដេអូនេះយើងយកអាណាក៏បានយើងយក full HD 1080p នេះមក យើង start recording ដល់ពេលយើង start នេះវាមានចុចឲ្យ in in entire skin អ្នកចុចលើវាមួយមកហើយ timeline set audio នេះហង timeline ហ្នឹងហើយចុច share ទៅហើយហើយបានហើយហើយពេលយើងយើងពេលយើង record ចឹងយើងចង់ ឈប់ឈប់ហ្នឹងអញ្ចឹងឧទាហរណ៍មានច្រើនអ្នកកុំឲ្យខាត់មកឧទាហរណ៍ពេលគាត់ប្រេះសិនហើយយើងជិតភពនេះមួយមកនេះជិតភពពេលគាត់ចូលប្រេះសិនម្ដងទៀតជិតភពវិញមកដល់មកមកយើងចង់ជិតភពមួយមកហ្នឹងវាឈប់តាមដល់សិនណាហើយដល់ពេលយើងចង់ថតទៀតយើងជិតរីសៀមវាមកចឹងចឹងថតទាំងអស់យកមកក៏បានថតមួយ post មួយ post រីសៀម post រីសៀមក៏បានតែដល់ពេលយើង ថតចប់អស់ហើយយើង stop មក stop ហើយនេះតែវីដេអូយ៉ាងហ្នឹងយើងដូរឈ្មោះយើងដាក់ឈ្មោះហ្នឹងឲ្យគេយើងដាក់ឈ្មោះយើងដែលយើងថតហ្នឹងឈ្មោះហ្នឹងស្វែងហ្នឹងហើយសម្រាប់ folder folder យើងចង់ដាក់ folder អីគេនេះយើង create folder របស់យើងអញ្ចឹងបាទយើងចង់ create folder យើងដាក់ folder name មកហើយយើង create ទៅហើយយើងដាក់ក្នុង folder ហ្នឹងឯងយើងអត់ចង់យើងយើងបាត់អត់ចង់ដាក់ក្នុង folder អីក៏បានហើយយើងដាក់ប៉ុណ្ណឹងវា save auto ឯងតែយើងមកចង់មើលវីដេអូវិញចិត្តនឹងចិត្ត lain នេះមួយចិត្ត lain វីដេអូនេះ ហើយវីដេអូនេះនេះវីដេអូយើងថតមិញនេះវីដេអូនេះថតមិញបាទអរគុណបាយបាយជួបគ្នានៅវីដេអូក្រោយ